បងត្រូវជួបជុំពេលក្តីស្នេហា សូមរងទេពអង្គសល្អមិនដូចអូនឡើយស្នាមញញឹមត្រានត្រាអោយរីលងសារភាពថាសុំចាំស្នា ឆាប់បានជុំមុំម្ដង បងត្រូវជោគជុំតែក្តីស្នេហាដល់ជុំមិន